ចែករំលែកបន្ទាន់លោកហេងសួរអំពាវនាវដល់ពលករខ្មែរធ្វើការនៅក្រៅប្រទេសកុំតន់ផ្អើរឿងពិភពលោកលិចលង់ចោលការងាររត់មកខ្មែរវិញប្រិយមិត្តពិតជាបានជ្រាបហើយថាពិភពលោកនេះនឹងជួបប្រទះគ្រោះមហន្តរាយកើតទៅជាទឹកជំនន់លិចលង់បើយោងតាមកណន័យ Facebook ផ្ទាល់ខ្លួនរបស់លោក ហេងសួរ រដ្ឋលេខាធិការក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅថ្ងៃទី25ខែសីហាឆ្នាំ2022បានឲ្យដឹងថាលោកហេងសួរបានអំពាវនាវ ដល់ប្រជាពលរដ្ឋខ្មែរកំពុងធ្វើការនៅក្រៅប្រទេស ជាពិសេសប្រទេសកូរ៉េនិងជប៉ុនកុំរត់ចោលការងារពេលត្រឡប់មកកម្ពុជាទាំងតក់ក្រហល់ដោយសារតែជំនឿថាពិភពលោកលិចលង់ព្រោះ វានាំឲ្យបាត់បង់ការងារនិងចំណូល។ នៅក្នុងគណនី Facebook របស់លោកហេងសួរបានសរសេររៀបរាប់ថាខ្ញុំសូមអំពាវនាវដល់បងប្អូនពលករដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសកូរ៉េសូមគំលងនឹងការឃោសនា បែបអបិយជំនឿរបស់បុគ្គលមួយរូបការបោះបង់ចោលការងារហើយវិលត្រឡប់ មកកម្ពុជាវិញទាំងតក់ក្រហល់គឺប៉ះពាល់ដល់កេរ្តិ៍ឈ្មោះពលករខ្មែរយើង ដែលតែងតែទទួលបានការគោរពត្រឡាញ់និងចូលចិត្ត ពីនយោជកកូរ៉េការបោះបង់ចោលការងារនៅកូរ៉េដែលមនុស្សជាច្រើនចង់ទៅ គឺជាការបោះបង់គឺជាការបោះបង់ចោលប្រភព ចំណូលដ៏ធំ សម្រាប់ទ្រទ្រង់ឪពុកម្ដាយនិងបងប្អូនរបស់ខ្លួនបងប្អូនធ្វើបែបនេះគឺមិនអាចវិលត្រឡប់ទៅប្រទេសកូរ៉េវិញបានឡើយនៅពេល ដែលបងប្អូន ភ្ញាក់ខ្លួន ហើយចង់ទៅម្ដងទៀតសូមបងប្អូនជឿថាប្រសិនជា ពិភពលោកនឹងជួបប្រទះគ្រោះមហន្តរាយ កើតទៅជាទឹកជំនន់លិចលង់គ្រប់ប្រទេសដោយបុគ្គលម្នាក់នោះនិយាយមែននោះ អ្នកវិទ្យាសាស្ត្រគេប្រកាសអាសន្នទូទាំងពិភពលោកហើយ ហើយបើលិចលង់ពិភពលោកមែនវាមិនដែល នៅ សល់តែដីចំការរបស់បុគ្គលនោះទេវាប្រកាសជាលិចទាំងអស់ចាសសូមអរគុណសម្រាប់ការតាមដានព័ត៌មាននេះ